ឬគ្មានអ្នកថ្មីតែដើម្បីអនាគតស្រួលពីហេតុផលឬក្បាល Hallelujah. like 아 Thank you.